មុំពេលនេះមិនដូចពីដើមទេ ក្រមុំអីលើចាចាស់ម្លេះទេសរាំងមុនទីគេខំប្រឹងទេនៅដល់សើលេច្រឡំគេច្រឡំអាយមើលពីក្រោយស្មន្ថានៅក្មេងមើលពីក្រោយស្មន្ថានៅក្មេងដល់ពេលងាងឆ្វេងឯងចង់ដាច់ផ្កាដល់ពេលងាងឆ្វេងឯងចង់ដាច់ផ្កាកុំតរអាខឹងបន្ថាលេងទេព្រោះតែបងស្នេហ៍ធ្វើបងហ៊ានថា អូនអើយស្រឡាញ់បងទៅអូនជាកំឡោះចិត្តថែរក្សាពីលពើធ្វើកាលពីព្រឹកប្រលឹមរហូតដល់យប់ជ្រៅបងដឹងថាប្រលឹមពេលនេះក៏អូនមិនចង់នៅព្រៃតែអូនចាំមករកដែរស័ក្តិសមនឹងពីលពើ គេច្រឡំអាយមើលពីក្រោយស្មានថានៅក្មេងមើលពីក្រោយស្មានថានៅក្មេងដល់ពេលងាកឆ្វេងឯងចង់ដឹងផ្កាដល់ពេលងាកឆ្វេងឯងចង់ដឹងផ្កាកុំតន់អាខឹងបំថាលេងទេព្រោះតែបងស្នេហ៍ទើបបងហ៊ានផាចង់បានអូនធ្វើជាសងសាហើយចង់បានអូនជាគូវាសនាកុំនៅយូរពេកណាជីវ៉ាកុំនៅយូរពេកណាជីវ៉ាប្រយ័ត្នតែគេថា ស្រឡាញ់បងទៅអូនជាកុំដោះចិត្តថែរក្សាពីពឹងធ្វើការពីព្រឹកប្រលឹមរហូតដល់យប់ព្រឹងបងដឹងថាប្រលឹមពេលនេះក៏អូនមិនចង់ទៅព្រឹងតែអូនចាំរស់ដែលស័កសមនឹងពីពឹងមនុស្សប្រដែរអូនតែចាំមើលភ្លឺឥឡូវពីពឹងបងមកដល់ហើយ I love you you can love me អារម្មណ៍ពេលនេះ F O V E Y O U come with me I take care of you